ខ្លាំងជាងម្ចាស់ដើមឃើញបុរសម្នាក់ត្រាប់សម្លេងខ្លួនដូចចាក់ឌីពេកពូចော့ឆ្លោយយ៉េះ អ្នកស្រីត្រីដាណាលន់មាត់ថាកាលពីពេលថ្មីថ្មីកន្លងទៅនេះបុរសម្នាក់ប្រើប្រាស់កេណន័យ TikTok ឈ្មោះស៊ីនូណូបានធ្វើត្រាប់កាយវិការតាមសម្លេងរបស់អេដមីនជីងចក់បានយ៉ាងល្អធ្វើឲ្យគ្រប់គ្នាលន់មាត់សរសើរ សូម្បីតែអ្នកស្រីត្រីដាណាក៏លន់មាត់ថាដូចផងដែរវីដេអូធ្វើត្រាប់កាយវិការតាមសម្លេងនោះគ្រាន់តែអ្នកចុចបេះដូងជាង30ម៉ឺនបញ្ចេញមតិជាង2000និងគប់ពីលីងជាង2000ផងដែរក្នុងចំណោមមតិជាង2000នោះពួកគេបានលើកឡើងថាចំមុខដូចម្លេះលយជាងម្ចាស់ដើមទៀតខ្លាំងជាងម្ចាស់ដើមទៀតមុខស្រដៀងពូចកកានៅស្គមចំពោះម្ចាស់សម្លេងអេដមីនជីងចក់ ក្រោយពីឃើញបរោះខាងលើនេះធ្វើត្រាប់កាយវិការបានយ៉ាងល្អខ្លាំងជាងលោកទៅទៀតនោះក៏សម្រេចឧបត្ថម្ភថវិកាចំនួន20ម៉ឺនរៀលជាការលើកទឹកចិត្តដោយដំបងឡើយហៅបរោះនោះថាប្អូន ដល់ដឹងអាយុពិតបរោះនោះអាយុ38ឆ្នាំទើបបដូរទៅជាហៅបងវិញព្រោះអេដមីនជីងចក់អាយុ36ឆ្នាំ បន្ថែមលើនេះពូចក់បានបញ្ជាក់ថាអ្នកយកសម្លេងខ្លួនទៅធ្វើត្រាប់មានច្រើនណាស់ តែបងប្រុសខាងលើគាត់ធ្វើបានល្អខ្លាំងណាស់ទាំងទឹកមុខទាំងសម្លេងសង់តង់គ្នាអញ្ចឹងខ្លួនសម្រេចថាយេសពូចកបន្តថាសម្លេងគាត់ដូចចាក់ឌីអញ្ចឹងខ្លួនឲ្យយេសហើយឧបត្ថម្ភ20ម៉ឺនរៀលទៀតគួរបញ្ជាក់ថាការប្រកាសឧបត្ថម្ភថវិកាលើកទឹកចិត្តពីសំណាក់ admin ចិញ្ចក់នេះធ្វើឡើងតាមរយៈការ live ផ្ទាល់លើកេណនី Facebook របស់ខ្លួន។ និយាយរឿងបាល់ទាត់ កាលពីថ្ងៃទី7ខែមិថុនាហើយក៏ឆ្លៀតលើករឿងនេះមកនិយាយផងនោះចំពោះបរិះខាងលើនេះក៏បានទទួលដំណឹងពីការឧបត្ថម្ភរបស់អេដមីនជីងចក់មកកាន់ខ្លួនរួចរាល់ហើយផងដែរងាកមកអ្នកស្រីត្រី ដាណាវិញក៏បានឃើញវីដេអូនេះផងដែរហើយកាត់បញ្ចូលជាមួយវីដេអូរបស់ខ្លួនមកខាង កំពុងដេកមើលបរោះនោះធ្វើត្រាប់ជាមួយនឹងការដាក់ caption ថា ដូចណាស់ពូចកអើយ ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ។